ងថ្ងៃនេះគណៈមានការអឺចាប់អារម្មណ៍ចំពោះថ្ងៃខួបកំណើតដែលយើងបានចូលជាអង្គការសហជីវជាតិហៅថាអង្គការ UNPO ហ្នឹងដែលជាអង្គការមួយដែលគ្មានតំណែងនៅក្នុងអង្គការសហជីវជាតិហ្នឹងហៅកាត់ថា UNPO ហ្នឹង ខ្មែរក្រមយើង បានចូលមករយៈពេលដល់ពេលនេះហ្នឹងថ្ងៃនេះហ្នឹងគឺថាថ្ងៃទី5កក្កដាថ្ងៃទី15ខែកក្កដាហ្នឹងគឺយើងបានគម្រប់ខួបទី21ឆ្នាំហើយឃើញថារយៈពេល20ឆ្នាំកន្លងមកហើយហ្នឹងខ្មែរក្រមមានការធ្វើការលើឆាកអន្តរជាតិហ្នឹងជាមមាញឹកជាពិសេស គ្រប់ចំនួនដែលប្រធានហ្នឹងគឺថាតែងតែមានការយកចិត្តទុកដាក់អំពី ជាតិសាសន៍របស់ខ្លួនហ្នឹងជាពិសេសតំណាងឲ្យខ្មែរក្រមដែលគ្មានតំណាងនៅលើអង្គការសហជីវជាតិហ្នឹងគឺយើងមានតែអង្គការមួយគាត់ហៅថាអង្គការសហព័ន្ធខ្មែរកម្ពុជាក្រមយើងហ្នឹងហើយជាពិសេសនៅពេលថ្មីថ្មីនេះយើងទៅតែមើលឃើញ សកម្មភាពរបស់គណៈកម្មការ ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រមនៅលើពិភពលោកហ្នឹងមានលោកប្រាសស្រីវុឌ្ឍជាប្រធានហ្នឹងប្រតិបត្តិហ្នឹងហើយលោកចៅមនីជាអនុប្រធានហ្នឹងគាត់បានឡើងមកធ្វើរបាយការណ៍ខ្លីៗចំពោះការងារវិវត្តទៅហើយនឹងសកម្មភាពកន្លងមកហើយនឹងយ៉ាងម៉េចហ្នឹងគាត់បានរាយការណ៍ត្រួសត្រាសមួយចំនួនឃើញថាខ្មែរក្រមយើងហ្នឹងកំពុងតែเตรียมទាឲ្យរដ្ឋាភិបាលយួនហ្នឹងមានការ ធ្វើការងារយកចាត់ទុកដាក់ទៅលើកុមារយុវជនកុមារខ្មែរក្រមហ្នឹងជាពិសេសនិយាយពីកុមារហ្នឹងគឺថាមានការទទួលខុសត្រូវអំពីសិទ្ធិកុមារនៅកម្ពុជាក្រមហ្នឹងឲ្យបានដិតដល់បន្តិចមកអំពីកុមារខ្មែរក្រមសប្តាហ៍នៅកម្ពុជាក្រមហ្នឹងគឺមិនសូវមានការយកចាត់ទុកដាក់ទេឃើញថាយួនហ្នឹងមានការធ្វើប្រហែសមានការធ្វើប្រងើយកន្តើយក្នុងការងារយកចាត់ទុកដាក់ចំពោះកុមារខ្មែរក្រម អានឹងទី1ចំណុចទី2ទៀតគឺថាមើលមើលការខុសត្រូវអំពីបរិស្ថាននៅ កម្ពុជាក្រោមនឹងជាពិសេសដូចទឹកចំនួនអឺហូរចូលពីសមុទ្រកើនឡើងដោយសារដោយសារអឺទឹកសមុទ្រនៅខាងផ្នែកអាអឺអាត្លង់តិចហ្នឹងវាមានការក្តៅហួតក្តៅខ្លាំងទៅ ធ្វើឲ្យអាតកកហ្នឹងរលាយទៅបរិស្ថានហ្នឹងវាកើនឡើង នៅទឹកសមុទ្រអាចថ្ងៃណាមួយអនាគតខាងមុខខ្លីៗហ្នឹង គឺមានការប្រែប្រួលនៅ ស្ថានភាពចំនួននៅលើទឹកដីកម្ពុជាក្រោមហ្នឹងយើងធ្វើកម្មវិធីនឹងមួយដែរដើម្បីតវ៉ាឲ្យខាងអង្គការសហជីវជាតិហ្នឹងស្ដីពីសិទ្ធិបរិស្ថានហ្នឹងធ្វើការស្រាវស្រាវជ្រាវមើលហើយសង្កត់ធ្ងន់ទៅលើរដ្ឋាភិបាលយួនហ្នឹងឲ្យជួយធ្វើការទប់ស្កាត់អំពី ចលនាធម្មជាតិនឹងអាចកើតឡើងដោយយថាហេតុណាមួយនៅក្នុងកម្ពុជាក្រមនឹងធ្វើឲ្យវាប៉ះពាល់ដល់សេដ្ឋកិច្ចឬការរស់នៅរបស់ប្រជាជនកម្ពុជាក្រមនឹងនៅដែនដី កំណើតរបស់យើងនឹងនឹងចំណុចទី2ហើយចំណុចទី3ទៀតហ្នឹងគឺថាយើងមានការសុំស្នើឲ្យអង្គការសហប្រជាជាតិហ្នឹង អឺបញ្បញ្ឈប់យួនមិនឲ្យយួនហ្នឹងរដ្ឋាភិបាលវៀតណាមហ្នឹងចូលទៅក្នុងអង្គការដែលហៅថាអង្គការសិទ្ធិមនុស្សអន្តរជាតិហ្នឹងបាននៅឡើយទេមកពីយួនកំពុងតែមានការគៀបសង្កត់នៅលើសិទ្ធិមនុស្សអន្តរជាតិហ្នឹងជាពិសេសគៀបសង្កត់ទៅលើខ្មែរកម្ពុជាក្រមហ្នឹងដែលជាម្ចាស់ទឹកដីម្ចាស់ស្រុកហ្នឹងគឺថាមិនតាន់បានបើកទលំទលេឲ្យម្ចាស់ទឹកដីម្ចាស់ស្រុកហ្នឹងមាន ការវិវត្តទៅឲ្យទលំទលាយទៅតាមប្រព័ន្ធអង្គការសហជីវជាតិដែលគេតម្រូវឲ្យយួនបានចុះហត្ថលេខីនឹងផងដែរយកទៅប្រើប្រាស់យកទៅផ្សព្វផ្សាយនឹងក៏មិនបាន ធ្វើទៅទៀតដូច្នេះហើយយួនមិនអាចអឺ សុំចូលនៅក្នុងពេលហ្នឹងទេថ្មីគាត់តែយួនកំពុងតែដាក់ពះសុំមែនក៏ប៉ុន្តែយើងមានវិធានការអឺមានគណៈកម្មការយើងទៅចូលរួមប្រជុំជាមួយនឹងអង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សហ្នឹងនៅលើឆាកអន្តរជាតិហ្នឹងទៀមទាឲ្យយួនហ្នឹងធ្វើកិច្ចការងារមួយចំនួនដូចយើងនិយាយមិញខ្ញុំលើកឡើងខ្លីមិញអញ្ចឹងកណាយួនធ្វើនៅកិច្ចការងារអស់តែនឹងហើយគ្មានការចោទប្រកាន់ពី គណៈកម្មការរបស់យើងឬក៏សាសជាតិដតីទៀតដែលនៅក្នុងកម្ពុជាក្រមនឹងមានទាំង54សញ្ជាតិហ្នឹងបើសិនជាយួនប្រែប្រែប្រួលឬក៏ដោះស្រាយបញ្ហានឹងបានអាហ្នឹងអង្គការសហជីវជាតិនឹងអាចវិនិច្ឆ័យទៅតាមកិច្ចការងារមួយចំនួនដែលយើងលើកឡើងហ្នឹងអាហ្នឹង3ចំណុចហ្នឹងហើយចំណុចទី4ទៀតដែលយើងឃើញថាមានការចាប់អារម្មណ៍ហ្នឹងអង្គការ UNESCO ហ្នឹងគេអាចតម្រូវឲ្យយើងមាន2នាក់តំណាងឲ្យយុវជនខ្មែរក្រមហ្នឹងទៅចូលរួមចំណែកក្នុងការងាររៀនសូត្រ ក្រេបជញ្ជក់នៅចំណេះដឹងអំពីសិទ្ធិមនុស្សអន្តរជាតិហ្នឹងដើម្បីកាលណាយើងចេះនៅច្បាប់ទាំងអស់ហ្នឹងដែលប្រការធំធំមួយមួយអង្គការសហជីវជាតិតម្រូវឲ្យជនជាតិដើមធ្វើហ្នឹងយើងត្រូវតែមានចំណេះដឹងហ្នឹងប្រកបដោយអឺសេចក្តីពិតប្រកបយល់ដឹងអំពីច្បាប់អន្តរជាតិនឹងពិតប្រកបយកមកផ្សព្វផ្សាយបន្តពីអង្គការសហជីវជាតិនឹងជំនួសឲ្យអង្គការសហជីវជាតិនឹងយើងមានគ្នាយើងជាជនជាតិ ដើមខ្មែរក្រមតតែម្ដងបង្រៀនបន្តដល់ជនជាតិខ្មែរក្រមយើងដតីដតីទៀតនៅ ក្នុងពិភពលោកក៏ដូចជានៅកម្ពុជាក្រមនឹងទាំងមូលផងដែរហើយទី5ហ្នឹងគឺថាលោកម៉ៅមនីហ្នឹងនឹងនឹងធ្វើដំណើរទៅជួបអង្គការនានាទៀតនៅក្នុងសហរដ្ឋអាមេរិកហ្នឹងដើម្បីជជែកគ្នាអំពីកិច្ចការងារមួយចំនួនស្ដីពីអា គោលការណ៍របស់យើងនឹងនឹងធ្វើទៅអនាគតខាងមុខនឹងបន្តបន្តទៀតនៅមានចំណុចជាច្រើនទៀតដែលយើងនឹងបន្តការងារហ្នឹងទៅនៅពេលវេលាខាងក្រោយអញ្ចឹងទេខ្ញុំលើកតែ4ចំណុចទាំងឡើងចំណុចធំធំសម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រមហ្នឹងចលនាតស៊ូនៅលើឆាកអន្តរជាតិហ្នឹងយើងតែងតែប្រើសិទ្ធិអន្តរជាតិដែលមានចងក្រងមកឲ្យយើងប្រើប្រាស់ នៅអាទៅតាមលំនាំនៃអង្គការសហជីវជាតិគេតម្រូវយើងធ្វើហ្នឹងយើងតែងតែធ្វើដំណើរទៅតាមគោលការណ៍គោលដៅនៃទិសដៅរបស់អង្គការសហជីវជាតិហ្នឹងតម្រូវឲ្យយើងធ្វើតែប៉ុណ្ណោះក្រៅពីហ្នឹងយើងមិនឲ្យយុវជនឬក៏សមាជិកយើងនានាអីធ្វើការងារប្លែកពីនឹងទេនឹងហើយជាគោលការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រមយើងនៅលើពិភពលោកតែងលើកឡើងយកមកហើយមានកម្មវិធីនានាហ្នឹងផ្សព្វផ្សាយបងប្អូនយើងហើយយើងជា ជាជាវេទិកាមួយសាធារណៈផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមនឹងយើងតែងតែលើកឡើងនៅចំណុចមួយចំនួនដែលតាក់ទងជាមួយនឹងកិច្ចការងារសាធារណៈរបស់អង្គការសហព័ន្ធខ្មែរកម្ពុជាក្រមបានបានធ្វើនិងកំពុងតែធ្វើយកមកផ្សព្វផ្សាយតលតទៅទៀតដើម្បីជាចំណេះដឹងមួយចែករំលែកទៅឲ្យយុវជនយើងនៅកម្ពុជាក្រមក៏ដូចប្រជាប្រដ្ឋខ្មែរកម្ពុជាក្រមយើងឲ្យបានកាន់តែច្បាស់កាន់តែយល់ដឹងអំពី អ្វីទៅដែលហៅថាតួនាទីអ្វីទៅដែលហៅថាសិទ្ធិមនុស្សអ្វីទៅដែលហៅថាជនជាតិដើមអ្វីទៅដែលហៅថាគោលការណ៍អឺគោលការណ៍អភិវឌ្ឍដោយចេរភាពសម្រាប់ខ្មែរក្រមយើងនៅកម្ពុជាក្រមសប្តាហ៍ហ្នឹងដែលដែលសូមឲ្យបងប្អូនយើងយកចិត្តទុកដាក់ក្នុងចំណុចទាំង4យ៉ាងហ្នឹងដើម្បីធ្វើការអភិវឌ្ឍខ្លួនឯងហ្នឹងឲ្យបានឈានទៅដល់កម្រិតមួយដែលយើងមានស្តង់ដារ ទៅតាមសេចក្តីប្រាថ្នារបស់យើងទាំងអស់គ្នានេះជាជាជាជាការងារខ្ញុំលើកឡើងនៅព័ត៌មានយ៉ាងខ្លីប៉ុណ្ណឹងសម្រាប់ថ្ងៃនេះយើងវិភាគនៅក្នុងវេទិកាយើងថ្ងៃនេះគណៈសូមរដ្ឋាភិបាលយួនហ្នឹងនាំប៉មនៅភាសារបស់ខ្លួនហ្នឹងទៅផ្សព្វផ្សាយចូលដល់ប្រទេសកម្ពុជាហ្នឹងគឺថាឃើញខ្មែរយើងមួយចំនួន មានប្រតិកម្មទៀមទាឲ្យបិទសិទ្ធិបណ្ដោយយួនហ្នឹងយកភាសាវៀតណាមហ្នឹងចូលទៅផ្សព្វផ្សាយនៅក្នុង ក្រសួងអឺសិក្សាធិការនៅកម្ពុជានឹងទៀតសោតហ្នឹងយើងឃើញថាយើងមានតែវិជាបាយមួយគាត់ទេគឺថាយើងទៅតែពង្រឹងខ្លួនឯងជាជនជាតិខ្មែរហ្នឹងគឺថាតួទៅមានខ្មែរក្រមខ្មែរកណ្ដាលហ្នឹងត្រូវតែចេះរក្សាអវបធរទំនៀមទម្លាប់ប្រពៃណីជាពិសេសភាសារបស់ខ្លួនហ្នឹងតែម្ដងអញ្ចឹងទេឃើញថាយើងសួរថាតើហេតុអីបានយួននៅប្រទេសវៀតណាមសោះគេបែរជាខំប្រឹងប្រែងរੂកវិធីសាស្ត្រយ៉ាងណា បញ្ជ្រាបភាសាគេឲ្យចូលទៅក្នុងប្រទេសដទៃជាពិសេសប្រទេសខ្មែរហ្នឹងឲ្យបានកាន់តែជ្រៅកាន់តែស៊ីជម្រៅកាន់តែមានប្រសិទ្ធភាព សម្រាប់ប្រជាជនដែលគេរស់នៅក្នុងប្រទេសយើងដែលខុសច្បាប់នោះថ្ងៃណាមួយគេមានសិទ្ធិគ្រប់គ្រាន់គេប្រើភាសា គេតាមដងគឺថាទិសដៅរបស់ គេហ្នឹងគោលបំណងគេហ្នឹងអ្នកយុទ្ធសាស្ត្ររបស់គេហ្នឹងគេមានអឺទស្សនវិស័យគេខ្ពស់គេមើលឃើញថាបើប្រជាជនគេហ្នឹងទៅរស់នៅកម្ពុជាយូរឆ្នាំ គ្មានការអប់រំដោយភាសាយួនហ្នឹងត្រឹមត្រូវទេ វាអាចបាត់បង់នៅអាអាគុលឬដើមនៃជាភាសាជាតិរបស់គេហ្នឹង គេតែងតែ ធ្វើយ៉ាងណាដើម្បីឲ្យការងារផ្សព្វផ្សាយវប្បធម៌ជាពិសេសភាសាយួនហ្នឹងចូលទៅក្នុងប្រទេសកម្ពុជាហ្នឹងឲ្យបានហើយចោះចំណែកខ្មែរយើងវិញ យើងខំប្រឹងស្រែកដើម្បីទប់ស្កាត់ភាសាយួនហ្នឹងតើយើងមានលទ្ធភាពប៉ុណ្ណាសម្រាប់ផ្សព្វផ្សាយភាសាខ្មែរយើងឲ្យទលំទលេទៅលើប្រទេសយួនវិញ ជាពិសេសកម្ពុជាក្រោមយើងហ្នឹងតើយើងយើងជាប្រទេសមួយដែលដែលរស់រៀនមានជីវិតអឺរស់បានអាស្រ័យភាសាវប្បធម៌ទំនៀមទម្លាប់យើងតាំងពីដើមឡើយមកបែរទៅជាយើងមិនខំប្រឹងប្រែងឲ្យវាមានការអភិវឌ្ឍទៅមុខតទៅទៀតអឺយើងបែរទៅជាខំប្រឹងរៀនភាសាគេជាចំណេះដឹងអឺរបស់សាសដតីទៅវិញនោះហើយដែលយើងឃើញថាវិធីសាស្ត្រមួយនេះ ដែលគេធ្វើឲ្យយើងនឹងសារពលាបយ៉ាងងាយស្រួលគេមិនតឹងទៅវាយប្រជាជនកម្ពុជាក្រមឲ្យដួលទេក្នុងក្នុងភាសាអឺវៀតណាមនោះគេយកភាសាវៀតណាមនោះមកសារព្រោះនៅកម្ពុជាទៀតអញ្ចឹងនៅប្រទេសកម្ពុជាជាប្រទេសសេរីយើងឃើញថាប្រទេសសេរីដែលដែលដែលនៅទីណាក៏ដោយជាពិសេសយើងមើលឃើញនៅប្រទេសអូស្ត្រាលីជាដើមហ្នឹងគឺថាមានរដ្ឋាភិបាលអូស្ត្រាលីហ្នឹងគេមានការគ្រប់គ្រងឲ្យសង្គមនានាហ្នឹងមានការរីកចម្រើន ទៅតាម សាសជាតិនីមួយនីមួយហើយបើការបង្រៀនជាភាសារបស់ខ្លួននោះទៅតាមសហគមន៍សមាគមទៅតាមអឺវិជ្ជបណ្ឌលរបស់ខ្លួននឹងទៅដើម្បីឲ្យពង្រឹងស្មារតីអឺសមាគមសហគមន៍របស់ខ្លួនទៅតាម ភាសារបស់ខ្លួន ដែលជនជាតិដតីដតីលើលោកហ្នឹងមករស់នៅប្រទេសអូស្ត្រាលីហៅថាពហុជាតិពហុជាតិពហុសាសហ្នឹងវាតែងតែមានការខ្វះនៅភាសា ប្រើប្រាស់ជាពិសេសដោយអង់គ្លេសជាដើមនឹងសាសជាតិមួយចំនួនមិនចេះគ្រប់គ្រាន់ទេអញ្ចឹងទេមានតែបើកសិទ្ធឲ្យរៀនសូត្រដល់ភាសាខ្លួនឯងហ្នឹងសម្រាប់យកមកបញ្យលសាសជាតិខ្លួនឯងដែលមកតាំងទីលំនៅប្រទេសសេរីហ្នឹងឲ្យមានការយល់ដឹងអំពីច្បាប់នៃប្រទេសគេ ដូចគ្នាដែរយ៉ាងណាមិញនៅក្នុងកម្ពុជាក៏អញ្ចឹងដែរកម្ពុជាជាប្រទេសសេរីដូច្នេះយើងមើលឃើញថាសាសជាតិយើងតែងតែមើលឃើញភាសាដតីដតីហ្នឹង គឺត្រូវតែបើកចំហក៏ប៉ុន្តែបើកចំហទៅតាមលក្ខណៈមួយមិនមែនដូចលក្ខណៈនៅស្រុកខ្មែរអញ្ចឹងទេលក្ខណៈនៅស្រុកខ្មែរវាបើកចំហរបៀបផ្សេងយើងយល់ថាមានការជ្រៀតជ្រែកផ្ទៃក្នុងយ៉ាងម៉េចយើងអត់យល់ទេវាត្រាក់រហូតដល់អាចគេបញ្ជូនភាសាវៀតណាមចូលដល់ក្នុងមជ្ឈមណ្ឌលនៃវប្បធម៌របស់ខ្មែរតែម្ដងអញ្ចឹងទេយើងឃើញថាកន្លែងហ្នឹងគួរណាស់តែខ្មែរហ្នឹងពង្រឹងស្មារតីជាតិរបស់ខ្លួនរឹងមាំជាពិសេស ជួយណែនាំឲ្យកូនខ្មែរហ្នឹងធ្វើយ៉ាងណារៀបចំផែនការគំនិតយ៉ាងណាឲ្យជនជាតិខ្មែរនិងខ្មែរក្រមនឹងមានការទំនាក់ទំនងគ្នាឲ្យវារឹងមាំស៊ីជម្រៅទៅកិច្ចការងារមួយចំនួនដែលយើងធ្វើបានយើងត្រូវតែធ្វើរឿងមួយចំនួនដែលយើងខ្វះទំនាក់ទំនងខ្វះការទំនុកបំរុងខ្វះការសាមគ្គីនឹងហើយដែលធ្វើឲ្យយួនគេមើលឃើញអាភិបទុនខ្សោយរបស់យើងនឹងនៅគ្រប់ទិសទីទាំងអស់គេអាច បញ្ចូលបញ្ជ្រាបខ្លួនគេទៅគ្រប់កន្លែងដែលមានសាសជាតិខ្មែររស់នៅហ្នឹងគេយកទៅសាព្រោះភាសារបស់គេថ្ងៃណាមួយភាសារបស់គេហ្នឹងវាអាចកើនឡើងចំណេះដឹងរបស់មនុស្សហ្នឹងវាកើនឡើងទៅតាមភាសាអញ្ចឹងភាសាដតីដែលកើនឡើងចំណេះដឹងវាកើនឡើងទៅតាមហ្នឹងអាចំណេះដឹងកើនឡើងហ្នឹងធនធានមនុស្សហ្នឹងវាដោះឡើងហើយកាលណាធនធានមនុស្សដោះឡើង ការដឹកនាំប្រទេសការដឹកនាំសង្គមការដឹកនាំសហគមន៍វាតែងតែមានការប្រងព្រាតមានការជឿនលឿនឡើងទៅមុខហើយអញ្ចឹងចំណុចដែលខ្ញុំប្រាថ្នាចង់ឲ្យខ្មែរយើងយល់ដឹងហ្នឹងគឺថាមានតែខ្មែរយើង ចេះតែត្រូវតែពង្រឹងស្មារតីជាតិហ្នឹងឲ្យរឹងមាំតែប៉ុណ្ណោះក្រៅពីហ្នឹងយើង អត់មានផែនការអ្វីទៅទប់ស្កាត់អំពីការផ្សព្វផ្សាយព័ត៌មានជាភាសាសាធារណៈនោះទេ អញ្ចឹងភាសានៅក្នុងโลกនេះគេមិនចង់ឲ្យសាសជាតិណាមួយបាត់ភាសារបស់ខ្លួនទេគេជាពិសេសដោយសាលីជាដើមនោះគេខំប្រឹងទំនុកបំរុងជួយឲ្យយើងនឹងផ្សព្វផ្សាយភាសារបស់ខ្លួនយើងអញ្ចឹងយ៉ាងណាមិញខ្មែរក្រមយើងនៅក្នុងស្រុកហេតុអីយើងមិនខំប្រឹងរៀនភាសារបស់ខ្លួនសូម្បីតែពួកខ្ញុំជិះមកបរទេសហើយជនបរទេសនានាគេឲ្យយើងខំប្រឹងប្រែងរៀនភាសារបស់ខ្លួនឯងយើងហើយយើងបែរទៅជាបោះបង់ភាសាយើង វត្តអារាមពីមុនឡើយយើងរៀនគ្រប់កន្លែងទាំងអស់ឥឡូវមានតែវត្តអារាមមួយចំនួនទេដែលបើសាលារៀនឲ្យក្មេងរៀនហេតុអីបានយើងមិនខំប្រឹងប្រែងបើសាលារៀនហ្នឹងនៅគ្រប់វត្តទាំង461វត្តហ្នឹងទៅឲ្យវាកក្រឹកកក្រែងឡើងដូចជាពីដើមឡើយយើងទាំងអស់គ្នាហ្នឹងសាមណាសិស្សសាមណានិស្សិតអីទាំងឡាយជីងមកសិក្សាតែជាជាអ្នករៀនសូត្រពីសាលាវត្តអារាមទាំងអស់ហើយប្រសងទៀតសោតហ្នឹងកាលណាយើងបួសជានៅ ក្នុងពុទ្ធសាសនា ព្រះអង្គបានសម្ដែងថាប្រសង់ជាស្រែបុណ្យរបស់ពុទ្ធបរិស័ទកាលណាប្រសង់ហ្នឹងมันធ្វើអីសោះมันបំរើអីដើម្បីតបគុណទៅឲ្យពុទ្ធបរិស័ទវិញទេអញ្ចឹងទៅយើងឆាន់ចង្ហាន់របស់ពុទ្ធបរិស័ទហ្នឹងវា វាមានការខុសឆ្គងធ្ងន់ណាស់អញ្ចឹងយើងគិតថាការងារបំរើគ្នាទៅវិញទៅមកហ្នឹងនិស័យរបស់ខ្មែរក្រមមានតែមួយគាត់គឺថាផ្សព្វផ្សាយ វប្បធម៌ទំនៀមទម្លាប់ប្រពៃណីនេះចេញពីវត្តអារាមនឹងតែម្ដងយើងអាចបង្រៀនជាភាសាខ្មែរបង្រៀនជាជាជាការសូត្រអានកំណាប់កំណាប់ខ្មែរវាទាក់ទងជាមួយនឹងប្រវត្តិសាស្ត្រទំនៀមទម្លាប់ប្រពៃណីហ្នឹងរហូតដល់យើងអាចបើកសាលារៀនសាកមើលតើយើងអាចរៀនអឺប្រវត្តិសាស្ត្ររបស់ខ្មែរក្រមបានដែរឬទេនឹងចំណុចដែលខ្ញុំចង់បានហ្នឹងគឺថាចង់បានឲ្យខ្មែរយើងពង្រឹងស្មារតីដល់ខ្លួនឯងយកសាសជាតិរបស់ខ្លួនឯងនោះមកធ្វើជាគោលចម្បង បោះបង់នៅអ្វីដែលយើងមិនអាចទទួលយកបានយើងលះបង់វាចោលអញ្ចឹងទេការស្ថាបនាហ្នឹងវានឹងអាចកើនឡើងមួយថ្ងៃម្ដងមួយថ្ងៃម្ដងរហូតយើងអាចវិលត្រឡប់ទៅភាពដើមវិញជាជាជាជាជាជាវប្បធម៌ជាជាសហសវត្តមួយជាអឺទស្សវត្តមួយដែលយើងហៅថាទស្សវត្តជនជាតិដើមហ្នឹងគេចង់ឲ្យយើងហ្នឹងជាទស្សវត្តភាសាជនជាតិដើមហ្នឹងធ្វើឲ្យ ខ្មែរក្រមយើងនឹងអាចជឿនលឿនទៅតាមអាសេចក្តីត្រូវការសេចក្តីជំរុញពីអង្គការសហជីវជាតិហ្នឹងគេតែងតែជាធ្វើទូធ្វើយាន ជំនីឲ្យយើងជិះទៅហើយប៉ុន្តែយើងអាស្រ័យទៅលើយើងជាអ្នកជិះអ្នកចែវទេហើយបើសិនជាយើងមានមានគោលការណ៍ល្អល្អយើងមានគំនិតផ្លែកផ្លែកពីគេយើងអាចស្ថាបនាជនជាតិយើងយើងអាចបង្កបង្កើនឲ្យបានផលប្រយោជន៍ទាំងទាញយកនៅអាអតិពលសក្តានុពលរបស់ អង្គការសហជីវជាតិដែលគេជីងមកនោះធ្វើឲ្យជនជាតិយើងរបស់ខ្លួនយើងនឹងអាចមានការរីកចម្រើនទៅតាមទៅតាមអាច្បាប់អង្គការសហជីវជាតិហ្នឹងដែលគេតម្រូវឲ្យសាជាតិដទៃពិភពលោកធ្វើហ្នឹងអញ្ចឹងទេអឺពេលវេលាផងដែរថាប្រទេសខ្មែរនិងកម្ពុជាក្រមហ្នឹងគួរតែមានការទំនាក់ទំនងគ្នាហើយផ្ដល់ នៅសិទ្ធចំពោះការរៀនសូត្រហ្នឹងទៅវិញទៅមកបើខ្មែរត្រូវខ្វះអ្វីអាចទំនាក់ទំនងស្រុកខ្មែរឲ្យស្រុកខ្មែរជួយផ្ដល់នូវព័ត៌មានទាំងឡាយហ្នឹងយើងមានតែធ្វើវិធីមួយពង្រឹងសាសជាតិរបស់ខ្លួនទេទើបអាចធ្វើឲ្យការសាបលាបនៃសាសជាតិមួយដែលគេចង់មានការឈ្លានពានទៅលើយើង មានការបញ្ចូលសាសជាតិរបស់គេភាសារបស់គេហ្នឹងវាយលុបទៅលើភាសារបស់យើងទៅអនាគតបើយើងកណាយើងភាសាយើងខ្លាំងអញ្ចឹងទេជនបរទេសមួយហ្នឹង